four, three, two. ប្រជុំនិទានជាដករឿងឧបាសកត្រជាក្មោអ្នកណារសាធរធរតែងរសាអ្នកនោះវិញសម័យថ្ងៃមួយព្រះមហាកច្ចាយនៈដ៏មានអាយុលោកគង់នៅលើ ភ្នំឬវត្តៈក្នុងនគរកុរខេរៈ ត្រង់អន្តិជនបទមានឧបាសកត្រជាក្មោម្នាក់ឈ្មោះថាសោណាស់ជ្រះថ្លា ដឹងធម្មិកថារបស់ប្រធេរៈចង់បួសព្រះធេរៈខត់ថាមនាលសោណាស់ការប្រព្រឹត្តធម៌ដ៏ប្រសើរនេះ ជាការលំបាកមានតែភ័ណ្ឌមួយពេលដេកនៅតែម្នាក់ឯងរហូតអស់មួយជីវិតគាត់មានសេចក្តីជ្រះថ្លាខ្លាំងណាស់ក្នុងព្រះភ្នោះអត់ទ្រាំមិនបានក៏ចូលទៅអង្វររកសម្បុរជាគម្រប់3ដង នៅក្នុងប្រទេសតេកណាបឋជនបទជាប្រទេសដែលមានភិក្ខុតិចលុះបួសហើយបាន3វស្សាចូលទៅនមស្ការថ្វាយបង្គំព្រះសាស្តាទើបលោកលា ព្រះឧបជា ទៅតាមបណ្ដាំរបស់លោក ទៅដល់វត្តចេតពុនចូលទៅថ្វាយបង្គំព្រះសាស្តាព្រះអង្គទ្រង់ធ្វើបដិសន្ធារកិច្ចហើយទ្រង់អនុញ្ញាតឲ្យនៅ ក្នុងគន្ធកត់ជាមួយព្រះអង្គ លុះយប់ជ្រៅបន្តិចកន្លងទៅព្រះសាស្តាទ្រង់អារាធនាឲ្យធ្វើបទសារភែងថ្វាយព្រះអង្គស្ដាប់ក្នុងបច្ចុប្បន្នសម័យលុះចប់បទសារភែងហើយព្រះអង្គទ្រង់អនុមោទនាយ៉ាងក្រៃលែងចំពោះសោណភិក្ខុនោះ ហើយទ្រង់ប្រទានសពសាទុការពោថាសាធុសាធុចាប់តាំងពីពួកទេវតានាគនិងគ្រុឌដែលស្ថិតនៅលើ ដីរហូតដល់ព្រហ្មលោក ជួយឲ្យពោសពសាទូការដល់សោណភិក្ខុតាមព្រះសាសនាដែរខណៈនោះ ទេវតាដែលអាស្រ័យនៅក្នុងផ្ទះមហាឧបាសិកា ជាម្ដាយរបស់លោក ក្នុងនគរកុរៈខណៈនគរចម្ងាយ120យោជន៍អំពីវត្តចេតពុនក៏បានឲ្យពោសពសាទូការយ៉ាងខ្លាំងគ្រានោះ នាងឧបាសិកាសួរថានរណាឲ្យសាទូការពោនេះ ទេវតាប្រាប់ថា មនាលប្អូនស្រីខ្ញុំណានាងចុះលោកជាអ្វីខ្ញុំជាទេវតាស្ថិតនៅក្នុងផ្ទះនេះ ពីមុនក៏លោកមិនអោយពោសពសាទៅការពោដល់ខ្ញុំស្រាប់តែថ្ងៃនេះក៏អោយដូច្នេះព្រោះហេតុអ្វីទៅ ទេវតាប្រាប់ថាខ្ញុំមិនអោយសាទៅការពោដល់នាងទេ បើដូច្នោះចុះលោកអោយដល់អ្នកណា ទេវតាថាអោយដល់កណ្ដិកណ្ដសនថេជាបុត្ររបស់នាង ចុះកូនខ្ញុំធ្វើអ្វីបានជាលោកឲ្យពោសពតាទៅការទេវតាប្រាប់ថា កូននាងគង់នៅក្នុងកន្តកុដជាមួយនឹងព្រះសាស្តាក្នុងថ្ងៃនេះហើយសម្ដែងធម៌ថ្វាយព្រះអង្គព្រះអង្គទ្រង់ព្រះសន្តាប់ធម៌កូនរបស់នាងទ្រង់ជ្រះថ្លាឲ្យសាទៅការពោព្រោះហេតុនោះហើយ បានជាខ្ញុំឲ្យសាទៅការពោដល់កូនរបស់នាង ព្រោះថាគ្រប់កន្លែងទាំងអស់ទទួលសាទៅការពោព្រះសម្មាសម្ពុទ្ធ តាំងពីទេវតាស្ថិតនៅលើផែនដីដល់ព្រហ្មលោកមហាឧបាសិកាសួរថាបបិទ្ធលោកទេវតាកូនខ្ញុំសម្ដែងធម៌អ្វីថ្វាយព្រះសាស្តាឬឬថាព្រះអង្គសម្ដែងធម៌បានដល់កូនខ្ញុំទេវតាប្រាប់ថាកូននាងសម្ដែងធម៌ថ្វាយព្រះអង្គកាលទេវតាប្រាប់ដូច្នោះនាងឧបាសិកាកើតបេតិទាំង5ផ្សាយទៅសពសរីរៈទាំងមូលលំដាប់នោះ នាងឧបាសិកាត្រេះរិះថា បើកូនរបស់អញនៅក្នុងកន្តកត់ជាមួយនឹងព្រះសាស្តាហ៊ាន សម្ដែងធម៌ថ្វាយព្រះអង្គមុខជាអាចសម្ដែងធម៌ដល់អញដែរកាលបើលោកនិមន្តមកវិញអញនឹងនិមន្តឲ្យសម្ដែងធម៌មិនខាន ចំណែកព្រះសោអ្នកទេការប្រសាស្តាទ្រង់ប្រទានសាទការពោរួចហើយគិតថាការនេះជាការគួរដើម្បីក្រាបទូលនៅពាក្យបណ្ដាំ ដែលព្រះឧបជារបស់អាត្មាអញផ្ដាំមកហើយក៏ទូលសុំពរ5ប្រការនិងព្រះមានព្រះភិក្ខដើម្បីឧបសម្បត្តិដោយគណៈសង្ឃ5អង្គមានព្រះវិន័យធរជាប្រធាន ក្នុង បច្ចន្តជនបទទាំងឡាយព្រះអង្គក៏ទ្រង់ប្រទានពរ5ប្រការនោះរួចហើយនៅក្នុងសំណាក់ព្រះសាស្តាអស់ពី3ថ្ងៃលុះរលឹកព្រះឧបជាក៏ចូលទៅថ្វាយបង្គំលាព្រះសាស្តាចេញអំពីវត្តចេតពុន ត្រឡប់ទៅកាន់សំណាក់ព្រះឧបជាវិញតាមលំដាប់លុះវេលាថ្ងៃព្រឹកឡើងព្រះថេរៈនាំសនថេនិមន្តទៅបិណ្ឌបាតបានទៅឈរនៅត្រង់មុខទ្វារនៃផ្ទះមហាឧបាសិកាជាមេតាគាត់ឃើញកូនមានចិត្តត្រេកអរថ្វាយបង្គំអង្គាភ័ណ្ឌដេបចិត្តផ្ចង់ហើយសួរថាលោកកូន លោកបាននៅក្នុងកន្តកត់ជាមួយនឹងព្រះសាស្តា ហើយបានសម្ដែងធម៌ថ្វាយព្រះអង្គស្ដាប់មែនឬទេ ព្រះថេរៈសួរថាញោមការនេះនរណានឹងនិយាយប្រាប់ញោមមេដាទូថា បបិទ្ធលោកកូនទេវតា ដែលនៅអាស្រ័យក្នុងផ្ទះនេះ បានឲ្យសារទៅការពោយ៉ាងខ្លាំងខ្លាំងខ្ញុំព្រះករណាសួរថានរណានេះទេវតាប្រាប់ថាខ្ញុំជាទេវតាក្នុងផ្ទះនេះព្រោះហេតុនោះខ្ញុំព្រះករណាបានគិតថា បើលោកកូនហ៊ាន សម្ដែងធម៌ថ្វាយព្រះអង្គបានមុខជាអាចហ៊ានសម្ដែងធម៌ដល់ខ្ញុំព្រះករណាដែរលំដាប់នោះមេដានិយាយថា កូនសម្ដែងធម៌អ្វីដល់ព្រះសាស្តាចូលកូនសម្ដែងធម៌នោះឲ្យដល់ខ្ញុំព្រះករណាស្ដាប់ផងហើយឧបាសិកាឲ្យគេធ្វើរឿងមួយយ៉ាងធំរួយកំណត់ថ្ងៃនិងសម្ដែងធម៌ព្រះថេរៈក៏ទទួលនិមន្តតាមពាក្យសុំរបស់មេដាគាត់ថ្វាយទានចំពោះភិក្ខុសង្ឃទុក្ខ ស្ត្រីបម្រើម្នាក់ឲ្យនៅចាំផ្ទះរួចនាំជនជាបរិស័ទទៅស្ដាប់ធម៌កូនគាត់នៅក្នុងបារាំង ដែលគេធ្វើតាក់តែងស្រេចហើយនៅពេលនោះស្ដាប់តែមានពួកចោរ500នាក់ដែលកយគុណចាំមើលឲ្យតានាងឧបាសិកានោះចេញពីផ្ទះផុតទៅនិងចូលទៅលួចចំណែកផ្ទះនាងឧបាសិកាមានកំពែងព័ទ្ធដោយ7ជាន់មានខ្លងទ្វារ7ជាន់ គេដាក់ឆ្កែកាយកាយឲ្យនៅចាំគ្រប់កន្លែងទាំងអស់រួចជីកស្នាមភ្លោះត្រង់កន្លែងដែលទឹកធ្លាក់ចុះអំពីដំបូលផ្ទះដាក់សំណរភក់ពេញហើយសំណរនោះត្រូវក្តៅរលាយដូចជាទឹកពុះដល់ពេលយប់រឹងក៏ក្រៀតថែមទាំងមានចម្រងដែកធំធំបោះដាក់គ្មានសល់គ្រប់កន្លែងមានការរក្សាដោយរៀបរាប់បងនេះ ពួកចៅមិនអាចនឹងចូលទៅចិត្តលួចបាន។ ដោយសារនាងឧបាសិកានៅក្នុងផ្ទះនោះផង ស្រាប់តែនៅក្នុងថ្ងៃនោះវាដឹងថាមហាឧបាសិកាមិននៅវាក៏ជីករូងទម្លាយចូលទៅក្នុងផ្ទះតាមចំណែកខាងក្រោមនៃសំណភក់នៃរូងដែកលុះចូលទៅមិនឃើញមហាឧបាសិកាវាប្រើមេចៅម្នាក់ប្រាប់ថាបើមហាឧបាសិកានោះឮដំណឹងថាពួកយើងចូលទៅផ្ទះនេះគាត់ត្រឡប់មកផ្ទះវិញ ចូលអ្នកឯងសម្លាប់យើងដាវនេះឲ្យស្លាប់ មេចៅនោះទៅឈរនៅក្នុងទីចិត្តនៃមហាឧបាសិកានោះពួកចៅក៏អុចប្រទីបបំភ្លឺខាង ក្នុងផ្ទះហើយបើកទ្វារបន្ទប់ដែលទុកគេហបណៈនាងទាសីឃើញពួកចៅក៏រត់ទៅជម្រាបមហាឧបាសិកាថា មានពួកចៅចូលទៅលួច ក្នុងផ្ទះបើកទ្វារបន្ទប់ដែលដាក់គេហបណៈមហាឧបាសិកាប្រាប់ថា ពួកចៅអញ្ជើញយកវត្ថុដែលពួកអ្នកឯងរកស៊ីឃើញចោះ ខ្ញុំកំពុងស្ដាប់ធម៌ទេសនារបស់គុណខ្ញុំ ចូលកុំធ្វើសេចក្តីអន្តរាយដល់ធម៌របស់ខ្ញុំនាងឯងទៅផ្ទះវិញ ប្រាប់យ៉ាងនេះចុះឯពួកចៅបើកបន្ទប់កហបណៈយកអស់រលីងរួចទៅបើកបន្ទប់ដាក់ប្រាក់ទៀតនាងទាសីរត់ទៅជម្រាបមហាឧបាសិកានិយាយប្រាប់ដូចពេលមុន វា ទៅបើកបន្ទប់យកប្រាក់អស់ទៀតរួចទៅបើកបន្ទប់ដាក់មាសទៀតនាងទាសី រត់ទៅជម្រាបនាងឧបាសិកាម្ដងទៀតលំដាប់នោះគាត់ហៅនាងទាសីមកប្រាប់ថា នាងឯងមកកន្លែងអញច្រើនដងហើយ មិនស្ដាប់ពីអញសោះបើទោះបីអញប្រាប់ថាវាចង់យករបស់អ្វីឲ្យវាយកទៅតាមចិត្តចោះកុំឲ្យខូចការស្ដាប់ធម៌របស់អញឥឡូវនេះ នាងឯងត្រឡប់ទៅវិញទៅបើមកទៀតអញនឹងធ្វើទោសនាងឯងម្ដងនេះអញនឹងអត់ទោសឲ្យ នាងទាសីក៏ទទួលស្ដាប់ធ្វើតាមការបង្គាប់មេចៅដែលនៅចិត្តនោះ បានឮមហាឧបាសិកានិយាយដូច្នោះក៏គិតថារន្ទះនឹងបាញ់បបៃក្បាលជនណា ដែលយកទ្រព្យស្ត្រីនេះមិនខានលោកគិតដូច្នោះហើយក៏រត់ទៅប្រាប់ពួកចៅទាំងនោះថាណែពួកយើងកុំយកទ្រព្យមហាឧបាសិកានេះ ចូលទុកទៅវិញទៅឲ្យនៅតាមប្រក្រតីឆាប់ឆាប់ ពួកចៅទាំងនោះ ក៏ដាក់កហបណៈប្រាក់និងមាសតាមកន្លែងដើមវិញ តាមពាក្យដែលមេចោលប្រាប់តាមធម្មតាធម៌តែងរក្សានៅជនអ្នកប្រព្រឹត្តធម៌ព្រោះហេតុនោះហើយ បានជាព្រះដែលមានព្រះភិក្ខទ្រង់ត្រាស់ថា ធម្មោហវេខេតិធម្មចារីធម្មោសុចិណោសុខមាវហតិអេសានិសង្សោធម្មីសុចិនេទុកតឹងកិច្ចតិធម្មចារី ធម៌នឹងឯងតែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ធម៌ដែលគេសន្សំដោយល្អរមែងបានសេចក្តីសុខនេះជាអានិសង្ឃក្នុងធម៌ដែលគេសន្សំដោយល្អ អ្នកប្រព្រឹត្តធម៌រមែងមិនទៅកាន់ទុគតិភូមិទេពួកចៅបានឈរស្ដាប់ធម៌ទេសនាព្រះថេរៈសម្ដែងព្រះធម៌ដល់ពេលចិត្តភ្លឺលោកបញ្ចប់ធម៌ទេសនា លុះចុះពីធម្មាសនៈមកវិញខណៈនោះមេចៅក្រាបក្បាលទៀបជើងមហាឧបាសិកាសូមខមាទោសនឹងគាត់គាត់សួរថាចុះអ្នកមានការដូចម្ដេចមេចៅប្រាប់ថាខ្ញុំបានចងគំនុំបំរុងនឹងសម្លាប់លោកស្រី មហាឧបាសិកានិយាយថាបើដូច្នោះខ្ញុំឲ្យអភ័យទោសឲ្យឯពួកចៅដតេទៀតក៏និយាយសុំទោសដូចមេចៅដែរ ហើយនិយាយអង្វរថាបើលោកស្រីអភ័យទោសឲ្យខ្ញុំសូមលោកស្រីមេត្តាអង្វរឲ្យប្រធេរជាបុត្ររបស់លោកស្រីឲ្យខ្ញុំសូមបួសនៅក្នុងសំណាក់លោកផងមហាឧបាសិកាថ្វាយបង្គំហើយនិយាយថាបបិទ្ធលោកកូន ពួកចៅទាំងនេះជ្រះថ្លាចំពោះគុណរបស់ខ្ញុំផង ចំពោះធម្មកថារបស់លោកកូនផង ហើយសូមបួសហេតុនេះសូមលោកកូនបំបួសពួកចៅទាំងនេះផង ព្រះថេរៈពោលថាប្របីហើយប្របីហើយប្រាប់ឲ្យកាត់សម្ពុត ដែលពួកចៅទាំងនោះស្លៀកជ្រលក់ដីស្អិតពណ៌ក្រហមរួចបំពោះពួកចៅទាំងនោះឲ្យតាំងសុបនៅក្នុងសិលតាំងពីថ្ងៃបួសរួចហើយព្រះថេរៈឲ្យរៀនកម្មដ្ឋានផ្សេងផ្សេងគ្នា ពួកភិក្ខុទាំង900អង្គរៀនកម្មដ្ឋានផ្សេងផ្សេងគ្នា ឡើងទៅលើភ្នំមួយ អង្គុយនៅក្រោមម្លប់ឈើមួយដើម ខំស្មឹងស្មាតសាមណធម៌ពេលនោះព្រះសាស្តាកំពុងគយគុណក្នុងចេតពុនមហាវិហារចម្ងាយ120យោជន៍ទ្រង់ប្រមាលមើលឃើញភិក្ខុទាំងនោះព្រះអង្គកំណត់ធម៌ទេសនាតាមចរិតនៃភិក្ខុទាំងនោះហើយផ្សាយពន្លឺរស្មីត្រាស់សម្ដែងគេថាហាក់ដូចជាការសម្ដែងក្នុងទីចំពោះមុខថាភិក្ខុណាមានកិរិយានៅប្រកបដោយមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាអ្នកនោះរំលែងបាននៅព្រះនិព្វានដ៏ស្ងប់ជាគ្រឿងចូលទៅរងាប់សង្ខារហើយនៅជាសុខមនាលពិភពអ្នកចូលស្ដារនៅទូគឺអត្តភាពនេះទូគឺអត្តភាពនេះបើអ្នកស្ដារហើយរមែងដល់នៅត្រយគឺព្រះនិព្វានឆាប់ហេតុនេះចូលអ្នកកាត់រាគៈទោសៈនិងមោហៈចេញពីទីនេះទៅអ្នកនឹងបានដល់នៅព្រះនិព្វានពុំខាន។ ចូលអ្នកកាត់អោមភាគយៈសង្យោជនៈ5ផងលះបង់ឧទ្ធំភាគយៈសង្យោជនៈ5ចូលចម្រើនអន្ត្រី5តទៅទៀតផងបើអ្នកលះបង់បានហើយឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងជាប់ចម្ពាក់ទាំង5តថាគតឲ្យឈ្មោះថា ជាអ្នកមានអន្លង់កន្លងផុតអស់ហើយមនាលពិខុអ្នកចូលពិនិត្យចូលគុំទ្វេប្រហែស ចិត្តរបស់អ្នកចូលកំវិលវល់ទៅរកកាមគុណវិញអ្នកកុំប្រមាថហើយកុំលៀបនៅដុំលោហៈឡើយកុំឲ្យភ្លៀងឆេះហើយ កន្ទុកន្ទែងថានេះជាទុកឡើយឈានមិនមានដល់បកុលឥតប្រាជ្ញារីឯបញ្ញា មានដល់បកុលដែលឥតឈានឈានក្តី បញ្ញត្តិក្តីរមែងមាននៅក្នុងបកុលណាបកុលនោះឈ្មោះថាជាអ្នកស្ថិតនៅក្នុងទីចិត្តនៃព្រះនិព្វាន សេចក្តីត្រេកអរមិនមែនជារបស់មនុស្សទេ រមែងមានចម្ពោះតែភិក្ខុដែលចូលទៅនៅក្នុងទីស្ងប់ស្ងាត់មានចិត្តស្ងប់រងាប់ព្រោះបានឃើញនៅធម៌ដែលខ្លួនឯងភិក្ខុណាពិចារណាកើតឡើងនឹងការសូនទៅវិញនៃខណ្ឌទាំងឡាយក្នុងពេលណាណាភិក្ខុនោះ រមែងមានបេតិនិងប្រមោជៈក្នុងពេលនោះនោះបេតិនិងប្រមោជៈនោះ ជាអមតៈផងរបស់អ្នកប្រាជ្ញទាំងឡាយគុណធម៌3ប្រការនេះជាការគ្រប់គ្រងនៅអិនទី1សេចក្តីសន្តោសមួយនិងការសង្រួមក្នុងព្រះបាដិមោកមួយ ជាខាងដើម ក្នុងព្រះនិព្វាននោះ តែមានចំពោះភិក្ខុមានប្រាជ្ញាក្នុងសាសនានេះបើដូច្នោះចូលអ្នកគប់រោគកល្យាណមិត្តជាអ្នកចិញ្ចឹមអាជីពប្រកបដោយត្រឹមត្រូវមិនខ្ជិលច្រអូស ក៏បីជាអ្នកប្រព្រឹត្តនៅបដិសន្ធារៈក្នុងអាចារៈជាអ្នកឆ្លៀសក្នុងអាចារៈជាអ្នកមានប្រមោចៈច្រើនអ្នកនឹងធ្វើឲ្យជាក់ច្បាស់នៅទីបំផុតនៃសេចក្តីទុក្ខមិនខានភិក្ខុ900អង្គដែលកំពុងអង្គុយស្មឹងស្មាតសាមណធម៌ក៏បានសម្រេចព្រះអរហត្តផលព្រមទាំងបដិសម្បទាញាណក្នុងពេលជាទីបញ្ចប់នៃធម៌ទេសនារបស់ព្រះអង្គ ហើយហោះទៅលើអាកាសទាំងអស់អង្គបានកន្លងផុតនៅផ្លូវលំបាកចំនួន120យោជន៍ហើយពោលសរសើរអំពីគុណរបស់ព្រះសម្ពុទ្ធរួចថ្វាយបង្គំទាព្រះបាទទាព្រះសាស្តា